I got the cash in the bag, stadium packed Born a rock star in this life, gone live it up on the attack Baby, I'm bad, I just wanna get caught up in this life I'm crazy, I'm mad, doing no cap Only ស្រុកកំណើតនៅខាងពោធិ៍សាត់ក្នុងរដូវបរិគុណសាសន៍អត់ទេ បាទនេះហើយកន្លែងគេហៅក្រុងហងវែង tình bắn ហើយទិញបានហើយនំប៉័ងបាទឥឡូវយើងបន្តដំណើរទៅមុខទៀតបាទឥឡូវយើងមករកតែងកាហ្វេទឹកកកមួយកែវបាទឥឡូវនេះកាហ្វេទឹកកកយើងមួយកែវបានហើយ មកទិញបាយទៅជ្រូកម្ដងបាយសាច់ជ្រូកមួយបង បាទបាយជ្រូកមួយច្រកញ៉ាំបាទច្រកបងច្រកអូនច្រកបាយជ្រូកមួយបាទឥឡូវនេះយើងទិញបាយប្រអប់បានហើយទុកសម្រាប់ប្រហូបតាមផ្លូវ បាទឥឡូវយើងឈប់មកហូបបាយទាំងអស់គ្នាបាទនេះបាយកញ្ចប់មាននឹងកាហ្វេបាទសាមញ្ញសាមញ្ញខ្លីៗតែគ្មានន័យបាទឥឡូវយើងចាប់ដើមមកហូបទាំងអស់គ្នាមានជ្រក់ ទេគឺមានទឹកខ្សប់បាយបាយសាច់ជ្រូកអត់ស្រូបខ្លាញ់ហូបបាយហូបបាយគូដើរកាត់ឥឡូវយើងហូបបាយរួចហើយ យើងសង្កេតថាជុំវិញនេះសិតតែ សម្រាមដូច្នេះសម្រាមរបស់យើង គឺត្រូវយកទៅចោលនៅឯផ្ទះវិញយើងបាក់ក្លុបម៉ូតូហើយយើងដាក់សម្រាមរបស់យើងក្នុងក្លុបម៉ូតូដើម្បីយកទៅចោលនៅឯស្រុកវិញ បន្តដំណើរទៅទៀត chúng tôi khoanh cũng nấu ba sừng បាននេះមកដល់កន្លែងភ្នោប៉ាហើយបាទឥឡូវយើង ថ្វាយមង្គមប៉ារួចហើយយើងធ្វើដំណើរទៅផ្ទះតែម្ដង អីវ៉ាន់ស៊ឹបពីងសពងអូខេ let's go ោទៀតចូលមើលផ្លូវចុចតាក់ខ្សែគោកស្ងាត់ឲ្យឈឹងអុយបាគុំ